ស្រឡាញ់គ្នាយូរហើយហេតុមិនដេចឡើយចាំបាច់លួចលាក់ឬមួយអូនជុំពាក់ស្នេហ៍អ្នកផ្សេងបើឈប់បានឈប់ទៅសូមពើឈប់សំដែងព្រោះការពិតជាក់ស្ដែងក្នុងចិត្តអូនមានគេដែរបែងដងមានតែមួយ ប្រានក្រោយគុំស្នេហ៍មនុស្សពីរនាក់បើសិនជាមិត្តភ័ក្ដិច្រើនអ្នកបងមិនហាមទេតែនេះជាស្នេហាបានម្នាក់គត់មានមីអូនគុំលោកលុនពេកបានទេគុំសាវ៉ាសាវ៉ា ក្រោយគុំស្នេហ៍មនុស្សពីរនាក់បើសិនជាមិត្តភ័ក្ដិច្រើនអ្នកបងមិនហាមទេតែនេះជាស្នេហាបានម្នាក់គត់មៀងមី អូនគុំលោតលុនពេកបានទេគុំសាវ៉ាសាវ៉ា អស់មួយជីវិតទើបស្នេហ៍ក៏ក្រៅបើអូនសម្រេចចិត្តពេលនេះមិនហួសពេលឡើយបងនៅរងចាំស្ដាប់ចំឡើយឆ្លើយពីមាត់អូនបើអូនសម្រេចចិត្តក្នុងពេលនេះមិនហួសពេលឡើយ បងនៅរងចាំស្ដាប់អូនឆ្លើយចេញពី ទៅដែលហៅថាក្តីស្រឡាញ់បងសុំចាញ់ព្រោះតែមិនយល់បងបារម្ភពីអូនអូនថាបងរំខាននេះមកព្រមស្រឡាញ់ទើបខ្វល់បារម្ភពុនលោកបងជាមេរំខានអូនមែន ប់ឬមានមេប្រាប់មកក្បែរបងមួយនាទីឈរវិខាតប៉ុន្មានគុណលប់ហើយដល់ឯកូនស្អប់មុខបងដ ចេញឲ្យឆ្ងាយពីស្រង់ប្រលឹង មិនបាច់សំឡងសំឡឹងលែងបានខឹងបងទៀតអើ ហប់ឬមានមេប្រាប់មកក្បែរបងមួយនាទីឈរវិខាតមុនមានគុណលោក ចេញឲ្យឆ្ងាយពីស្រងគោលឹងមិនបាច់សំឡងសំឡឹងលែងបានខឹងបងទេ ឆ្លោះទៀតហើយស្រែកបងក៏មិនលឺឡើយប្រានត្រើយនៅបានសុខចោប្រានត្រើយនៅបានសុខចោបន្ទាប់មកចុច Subscribe និងចុចរូបកណ្ដឹងជាការស្រេច។